កាលណាគេឲ្យយើងជឿគឺជឿទៅលើរបស់ដែលយើងមើលអត់ឃើញនៅពេលដែលបើកដៃហើយសួរតែជឿថាមានអីអត់វាអត់មែនរឿងជឿឬមិនជឿទេគឺសម្រេចចិត្តថាមែនឬអត់ឃើញទេអញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធពង្រៀនយើងហ្នឹងកុំតន់ជឿដោយមិនឆ្លងកាត់ ការពិចារណាឃើញទេតែជាអកុសល យើងវាអត់មានឆ្លងកាត់ការពិចារណាទេដោយច្រើន ជំនឿទាំងអស់ហ្នឹងវាបានធិតពិតអាធិតជឿហ្នឹងវាមានក្នុងចិត្តយើងស្រាប់ជា instinct ជាសភាវៈកតៈរបស់មនុស្សយើងមិនបាច់ពីណាបរៀនឲ្យជឿវាមានអាធិតជឿនឹងនៅក្នុងក្លិនស្រាប់ដល់ពេលស្របនឹងគេឲ្យទៅជឿអីទៅនឹងមកណា ដូចយើងឃើញនៅឥណ្ឌាសពថ្ងៃឃើញខ្លះទៅថ្វាយអង្គមស្វាខ្លះថ្វាយអង្គមពស់ថាបានសពអីនៅឥណ្ឌាអ្នកស្លាប់ដោយដោយដោយសាសនាពស់នឹងច្រើនណាយូរយូរទៅព្រះពស់វាខឹងចាក់ងាប់ប៉ុន្តែនៅក្នុងជំនឿនឹងអត់អាចឲ្យមនុស្សដឹងខ្លួនទេគេថាបើបានងាប់អញ្ចឹងទៅឋានសួគ៌បណ្ដោយណែវាអញ្ចឹងឃើញទេនៅ ក្នុងជំនឿនឹង ដាក់ឲ្យជឿមួយជាន់ឲ្យជឿមួយជាន់ទៀតអត់អត់មានឱកាសឲ្យយើងបដោះបញ្ញាទេនឹងកាលកូវីដកាលកូវីដខ្លាំងឃើញអ្នកខ្លះយកព្រះរបស់ខ្លួនឯងទៅបោកចោលពេញតែផ្លូវហ្នឹងនៅឥណ្ឌាណាមិនពួកគាត់ភ្ងាទេពួកគាត់ខឹងព្រះអត់ជួយគាត់មិនមានន័យថាអ្វីដែលគាត់ជឿពីមុនខុសទេណាមិនមែនគាត់គាត់យល់អញ្ចឹងទេ គឺគាត់ខឹងព្រះ ដែលគាត់ខំជឿអត់ជួយមិនមានន័យថាគាត់យល់ត្រូវទេគ្រាន់តែខឹងអញ្ចឹងតពីនឹងមកបើគេឲ្យគាត់ជឿអីផ្សេងមួយទៀតដែលមានរឹតជាងហ្នឹងគាត់ជឿទៀតទេដូច្នេះដរាបណានៅតែយើងជឿទៅលើអ្វីមួយយ៉ាង មានន័យថាខាងក្នុងរបស់យើង នេះប្រើការអត់កើតទេថាក្នុងការសម្រេចចិត្តអឺ ដូចយើងជឿថាបើមានគ្រោះត្រូវតែទៅរកលោកស្រោចទឹកឧទាហរណ៍ចឹងគណាគណាតើមនុស្សដែលមានជំនឿប៉ុណ្ណឹងប៉ុន្មានភាគរយនៃពិភពលោក ដែល ពិភពលោក មាន ជាង7 billion មនុស្សជាង7000លាននាក់ទ្វីបខ្លះគេមិនដែលឃើញលោកផងតិចស្មាតទៅអាហ្វ្រិកឲ្យគេមុនសូត្រមុនគេមុនចោះ គេមិនដែលមុនលោកសូត្រមុនម្ដងមិនក៏គេចេះតែរស់ឃើញទេគណៈតែតែកាលណាយើងដាក់ជំនឿផ្លុកយើងថាតែមានចង្រៃទៅរកលោកក៏ស្រោចទឹកអាហ្នឹងយើងអ្នកថាអាមេរិកកម្មដែលស្រោចទឹកផងគឺទៅដល់ប្រធានប្រចាំបាត់ហើយមែនអត់គណៈហ្នឹងហើយអីមើលវេលាគេប៉ុណ្ប៉ុណ្ណានេះកូរ៉េហ្នឹងមើលគេធ្វើអាគារប៉ុណ្ប៉ុណ្ណានេះអាខាងមិនដែលធ្វើក្រុងប៉ូលីសទេអាជឿមែនទេអត់ដែលឃើញមិនហ្នឹង ហ្នឹងហើយគឺនៅតែធ្វើកើតប៉ិនប្រហែលជាគេមានជំនឿអីផ្សេងពីហ្នឹងប៉ិនឲ្យតែជំនឿខុសតែរឿងតែស៊ីមតែមួយហ្នឹងគឺមិឆាតថៈហ្នឹងឯងហ្នឹងហ្នឹងហើយបើសិនជាយើងបង្កើនការយល់ឲ្យដល់ចំណុចមួយថាធัวកើតពីហេតុវាមានហេតុរបស់វាទៅកើតឡើងណាយើងវាលែងឆ្ងល់ហើយក៏លែងសង្ស័យទៅវាកើតពីអ្វីខុសពីការពិតដែរដូចអាពីក្មេង ខ្មែរឆ្ងល់អាមេក្រូហ្នឹងមនុស្សនៅក្នុងមេក្រូហ្នឹងប៉ុន្មានខ្មែរឆ្ងល់អញ្ចឹងមាត់វាប៉ុន្មានអីក៏ស្រែកលឺមែនអាមេក្រូហ្នឹងអីអាសួរញោមប្រុសអាឪពុកអាអើអាចាអាមនុស្សនៅក្នុងមេក្រូហ្នឹងវាប៉ុនប៉ុន្មានអូគេស្រែកលឺលឺអីញោមអាថាម៉េចក្រាំងមនុស្សក្នុងហ្នឹងស្រាប់ពួកអាមនុស្សខ្ទើយអាថាតាមពាក្យគាត់ទេណា គាត់ថាពងក្អោវាប៉ិនប៉ិនសាយច្បាមពួកអីមកក៏ជឿទៅអូអានេះខុសពីមនុស្សយើងសាមញ្ញអូអោវាអត់ដូចគ្នាអីជឿបដ ாய் អញ្ចឹងនៅពេលជឿនឹងជឿថាវាមានមែនអញ្ចឹងតែធាតពិតវាមានទេអត់អត់ទេអក្រោយមកគេល្បីថាអឺមានទូរទស្សន៍មានវីដេអូហើយអាត្មាអត់បានទៅមើលគេហ៎ គេប្រចាំងនៅតាមប៉ុនតាមអីគេថាអាហ្នឹងក៏ចောက်បើប៉ុណ្ណេះឯស្មាធ្លាប់មើលតែលខោននេះជាគេផ្ទំផ្ទាល់ណាចឹងនៅពេលដែលយើងស្ដាប់គេជឿដោយយើង គិតមិនឃើញយើងបង្កើតក្តីសម័យនៅក្នុងចិត្តរបស់យើងគេថាអាហ្នឹងកញ្ចក់ប៉ុណ្ណេះហើយអូរួមវ័យគ្នាមានប្រុសមានស្រីក្នុងហ្នឹងហើយយើងអត់ដែលឃើញទេចឹងអាត្មាបង្កើតក្តីសម័យមួយស្មានតែគេដាក់កញ្ចក់អញ្ចឹងតួហ្នឹងវាមកអើតក្បាលម្ដងម្នាក់ចេះ អាស្ដាប់គេនិយាយហ្នឹងអាមកគិតអញ្ចឹងគិតថាបាទល្ខោនលើឆាកវាលេងទលួងទួងម៉ាំងមួយឆាកហ្នឹងដល់គេថាកញ្ចក់ប៉ុណ្ណេះប្រហែលជាវាមានអាកញ្ចក់អីពិសេសដូចថាតួប្រុសត្រូវនិយាយវាមកអើតមុខតាមកញ្ចក់អញ្ចឹងរហូតដល់តែមើលមែនតែនគេយកអាវីដេអូហ្នឹងដាក់ក្បាលវីដេអូនៅខាងមុខហ្នឹងហើយស្មាតដើរកន្លងមើលទៀតអាហ្នឹងដបងនៅវត្តពោមត្រីវត្តកំណើតគេថាបន្តិចទៀតមនុស្សចេញមកតាមហ្នឹងលើ ឃើញអញ្ចឹងហើយហ្នឹងអាត្មាគិតថាមនុស្សនៅអត់ក្បាលតាមនឹងទៀតណាដល់ពេលរៀបចេញគេមិនចេញអាភ្លើងវាព្រិចព្រិចព្រិចព្រិចព្រិចព្រិចមកហ្នឹងកញ្ចក់នេះចិត្តអញ្ចឹងហើយពីក្រោយក៏អ៊ីងវាប្រប៉ុណ្ណឹងមនុស្សចូលទៅតាមណាឆ្ងល់ទៀតរហូតដល់លើវាចេញឃើញសមោលសមោលមើលពីពីចំហៀងចេញមើលអត់ដឹងទេក្រោយចេញគេស្រែកហោអញ្ចឹងទៅអាត្មាថាចេញនៅឯណា ដល់ទៅមើលពីក្រៅទៅបានឃើញមនុស្សគេថតបញ្ចូលក្នុងនឹងនឹងរបស់នៅ ក្នុងโลกនេះផងណា អ្វីដែលយើងគិតអត់ដល់ហើយយើងស្ដាប់គេនិយាយហើយយើង ពេលដែលយើងជឿនោះវាទៅតាមក្តី សម័យរបស់យើងគណាហើយវាអត់ដោយការពិតទេវាអត់ដោយការពិតទេអញ្ចឹងបានការចម្រើនបញ្ញាដើម្បីពិសោធន៍បាន គឺការពិសោធន៍ទៅលើរបស់ពិតដែលមកតាមទ្វារ6នេះតាមភ្នែកតិចច្រមុះអណ្ដាតកាយចិត្តនេះឯងបើវាហួសវិស័យហ្នឹងទោះបីគេនិយាយរឿងហ្នឹងពិតក៏ដោយតែនៅក្នុងគំនិតរបស់យើងប្រកាសជាបង្កើតក្តីសម័យផ្សេងគណាហ្នឹងហើយឧទាហរណ៍ដូចអឺមុនយើងទៅតាណាមួយមុនអាត្មាមកកូរ៉េនេះគេថាអូកូរ៉េចេះចេះចេះចេះចេះមានទាំងវីដេអូទៀត វាអត់ដូចពេលថ្មមកដល់ទេខុសពីអ្វីដែលយើងមើលឃើញអញ្ចឹងបានស្អីដែលឆ្ងាយពេកស្អីដែលអាចកំបាំងពេកស្អីដែលគិតមិនយល់កុំគិតកណាអញ្ចឹងណាជំនឿអញ្ចឹងណាដូចគ្នាអញ្ចឹងយើងមានជំនឿផ្សេងទៅ ជាតិសាសផ្សេងមានជំនឿផ្សេង ទៅប៉ិនបើយើងយល់អ្នកទាំងអស់គ្នាឲ្យមកជជែកគ្នា ថាឈួតទៅវិញទៅមកកណាយើងថាឥណ្ឌាជឿចឹងឈួតតែយើងមកថ្លែងគុំខ្មោចគេមិនថាយើងឈួតកណាវាមានលើសគ្នាស្អី ហើយមិនបានលែងឈួតវាទៅឈប់ជឿហ្នឹងហ្នឹងឥឡូវយើងថាជឿ black hole ឈួតអបើយើងនៅជឿខ្មោចនៅឈួតដូចគ្នានោះវាអត់លើសគ្នាទេហើយនៅពេលដែលបញ្ញាកើតឡើងហើយធ្វើអ្វីដែលអាចពិសោធន៍បានហើយធ្វើផ្ទះធ្វើសបាយមានចាំបាច់អីអស់តលុយហ្នឹងណា ក្រុងពេលីបើវាប្រវត្តិវាតាំងពីស្ដាច់ស្វាអីណាតាំងផែនដីមុនទេណាខំរលុយខំទិញដីអស់លុយមកកណោដល់បានគុណសម្បត្តិទៅសុំពីស្ដាច់ស្វាឥឡូវសាកយើងកុំទិញហើយយកក្រុងពលីទៅដាក់លើដីគេសុំមកក្រុងពលីឲ្យដីយើងអត់អត់គឺវាយប៉ោងខោហ្នឹងហើយ វាបន្ថែមតែការចំណាយឥតប្រយោជន៍ហើយនាំឲ្យអត់បញ្ញាកាន់តែច្រើនទៅរឿងជំនឿហ្នឹងណាប៉ុន្តែវាមានមួយយ៉ាងដែរបើគេធ្វើ ក្នុងលក្ខណៈរសាប្រពៃណីជាតំណាងជាតិសាសអានៅរឿងផ្សេងតែបើគិតថាធ្វើអញ្ចឹងបានសុខអញ្ចឹងចុះខាតកម្លាំងខាតពេលវេលាហើយបញ្ញាអត់ចម្រើនទេអឺសូមរំលឹកគុណរតត្រៃសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូ កណាសប្ថ្ងៃជា និស្សិតសិក្សានៅប្រទេសកូរ៉េហើយមានមិត្តភ័ក្តិបរទេសជាច្រើនជួបគ្នាដំបូងដំបូងតែងតែសួរយើងថាយើងកាន់សាសនាអីហើយច្បាស់ថាយើងឆ្លើយថាកាន់ពុទ្ធសាសនាប៉ុន្តែក្នុងចិត្តពេលដែលឆ្លើយអញ្ចឹងទៅ មានសេចក្តីអៀនខ្មាស់ដោយសារអឺប្រហែលជាកាន់ពុទ្ធសាសនាតែក្នុងសភៅគ្រួសារដោយសារគាត់ថាខ្លួនឯងបានសិក្សាច្រើនពីពុទ្ធសាសនាអញ្ចឹងសំណួរចង់ប្រកេនព្រះអង្គគ្រូថាតើអឺ ដើម្បីខ្លាចជាពុទ្ធសាសនិកហ្នឹងនិយមន័យពុទ្ធសាសនិកហ្នឹងយើងគួរតែមានលក្ខខណ្ឌអីខ្លះអឺគណៈគិតថាប្រហែលជាត្រូវសិក្សាបានច្រើនប៉ុន្តែ ដូចជាគណៈលក្ខណៈថា beginner អត់ទាន់ដឹងអីច្រើនតើការសិក្សាហ្នឹងគួរតែចាប់ដើមពីចំណុចណាទៅអឺការសិក្សាហ្នឹងមិនមែនគិតថាដើម្បីខ្លួនឯងខ្លាចជាពុទ្ធសាសនិកអីប៉ុន្តែដើម្បីចម្រើនបញ្ញាចម្រើនផ្លូវចិត្តការគិតរបស់យើងបានល្អប្រសើរជាងមុនអញ្ចឹងតើត្រូវចាប់ដើមពីណាទៅហើយ ការសិក្សាហ្នឹងសិក្សារបៀបម៉េចដើម្បីឲ្យមានប្រសិទ្ធភាពមានប្រសិទ្ធផលអញ្ចឹងគណៈសូមប្រគិនសំណួរអរគុណបងអឺសាធុអឺព្រះសម្មាសម្ពុទ្ធធ្លាប់ឆ្លើយទៅកាឡាមកស័តពួកកាឡាមកស័តហ្នឹងយកបញ្ហាមកសាកសួរព្រះអង្គថា វាមានសាស្ត្រាច្រើនមាន ការដឹកនាំច្រើន តើយើងគួរសម្រេចយ៉ាងម៉េចនៅកន្លែងហ្នឹងព្រះអង្គថាកុំតន់ជឿអ្វីទាំងអស់កុំតន់ជឿត្រឹមតែពាក្យនឹងមានសរសេរនៅក្នុងគម្ពីរសាសនារបស់អ្នកកុំតន់ជឿពាក្យនឹងជាពាក្យឮពីចាស់ទុំរបស់អ្នកកុំតន់ជឿថានេះ ជាគ្រូរបស់អ្នកយរុំ10យ៉ាងហ្នឹងពាក្យបរំបរា ពាក្យលឺតគ្នា កំតន់ជឿសំបីតែគំនិតត្រេះរិះរបស់ខ្លួនឯងជាអង្គុយត្រេះរិះត្រេះរិះហ្នឹងហើយក៏អាស៊ូមយកតែម្ដងក៏មិនចឹងដែរប៉ុន្តែរាល់ពាក្យទាំងឡាយមែនតើទៅកលឹះកន្លែងហ្នឹងព្រះអង្គប្រាប់មិនមែនថា ទល់តែរៀនក្នុងពុទ្ធសាសនាទេថាស្អីក៏ដោយចង់សាសនាអីក៏ដោយ ប៉ុន្តែត្រូវឆ្លងកាត់ការពិចារណា ដោយល្អិតល្អន់បើការបង្រៀននឹងវាអាចនាំប្រយោជន៍ដល់ខ្លួនឯងផងដល់មនុស្សដទៃផងឃើញទេអាហ្នឹងហើយជាពាក្យបរៀនល្អប៉ុន្តែបើពាក្យបង្រៀនណា មានប្រវត្តិពីណា វាអត់នាំប្រយោជន៍ដល់ខ្លួនយើង ហើយក៏មិននាំប្រយោជន៍ដល់សង្គមដែរវាមិនត្រឹមតែមិនប្រយោជន៍ទេវាបំផ្លាញទៀត បំផ្លាញខ្លួនឯងហើយបំផ្លាញសង្គមទៀតដូច black hole អីចឹងកុំជឿវាបំផ្លាញមែនណាបំផ្លាញមែនអត់មើលបំផ្លាញមែនអត់ហ្នឹងហើយកុំថាឡើយមនុស្សមកតាំងខ្លួន ជាព្រំទោះបីព្រំមែនតែនចុះមកឲ្យតែបំផ្លាញមនុស្សអញ្ចឹងបើអាត្មាមានថ្មងដាក់អីអាត្មាមិននិយាយមនុស្សទេណាអាត្មានិយាយព្រំមែនតែនណាថាទេវតាមែនតែនក៏ដោយ ហោះមកស្ទុយមុខអាត្មាហ្នឹងមកកុហកគេឲ្យបាត់បង់ការងារអញ្ចឹងឧទាហរណ៍អញ្ចឹងកុំថាឡើយមនុស្សតាំងខ្លួនត្រូវព្រំតាំងខ្លួនត្រូវព្រះទេវតាមែនទែនព្រំមែនទែនមកក៏គួរតែត្រូវថ្មងដែរមែនទេអញ្ចឹងឲ្យប្រាប់ថាគួររៀនតណាហ្មងអត់ specific ទេបងឲ្យតម្លៃយើងថា កុំកុំកុំកុំគិតថាយើងជា Buddhist ចឹងយើងរៀនតែ Buddhist ទៅមិនចឹងទៀតហាក់ដូចបាត់ខ្លួនឯងចឹងណាថ្មមិនរៀនតែធម៌ពុទ្ធទេថ្មធ្លាប់ធ្វើការជាមួយបាយធ្លាប់នៅរៀនមួយពួកយូស៊ូមានកន្លែងគេល្អច្រើនបើវាអត់មានចំណុចល្អទេគេមិនអភិវឌ្ឍសង្គមគេបានទេមានចំណុចល្អ ហ្នឹងហើយអញ្ចឹងបើការរៀនគឺដើម្បីចម្រើន ការយល់ដឹងមិនមែនចម្រើនការប្រកាន់ទេកាលណាយើងរៀនទុំបីយើងថាអូធម៌ប្រពន្ធល្អដល់យើងចាប់ដើមទៅមើលងាយគេវ៉ាសាសនាផ្សេងផ្សេងឈួតឈួតអាកំពុងថាគេឈួតហ្នឹងលួយក៏ឈួតដែរពួកយើងមើលងាយមនុស្សអ្នកចេះពិតប្រកបអ្នកខ្ពស់ពិតប្រកបមិនមែនទៅធ្វើបាបគេ មិនមែនទៅមើលងាយគេ បើឃើញគេកុស គូអនុគ្រោះរកផ្លូវជួយគេ The real strong man is lifting people មនុស្សខ្លាំងពិតប្រាកដគឺលើក មនុស្សទេលើកអ្នកទុនខ្សោយមិនមែនជន់ទេអាជន់ងាយតាដូចពូទីនអញ្ចឹងបាញ់ខ្ទេចលើតែសង្គ្រោះតែដែលពិបាកហ្នឹងហើយអញ្ចឹងជាយបល់អាត្មាអត់មានប្រាប់ថាណែត្រូវទៅរៀនកន្លែងនេះ ត្រូវទៅរៀនកន្លែងនោះប៉ុន្តែគ្រាន់តែឲ្យជាគំនិតថា រាល់ការបង្រៀនទាំងអស់យើងត្រូវមានប្រដាប់រែងយកមកគិតយកមកពិចារណាថាតើវាមានប្រយោជន៍អត់សម្រាប់ខ្លួនយើង សម្រាប់គ្រួសារសម្រាប់សង្គមជាតិទាំងមូលអញ្ចឹងណាសំបីតែព្រះសម្មាសម្ពុទ្ធខ្លួនឯងផ្ទាល់ព្រះអង្គមាន specific មេរៀនរបស់ព្រះអង្គគឺអរិយសច្ចធម៌ប៉ុន្តែក្នុងជីវិតរបស់ព្រះអង្គព្រះអង្គជួនកាលព្រះអង្គមិនមែនបង្រៀនតែពាក្យព្រះអង្គទេ មានប្រវត្តិរឿងរ៉ាវពីណាមកមានតបោះណាមានអីសីណា បរៀនសិស្សបានល្អព្រះអង្គយកអានឹងមកបរៀនដែរអននេះតាំងពីសម័យនេះតបោះឈ្មោះនេះបរៀនកូនសិស្សចេញចេញចេញចេញឲ្យតែមានប្រយោជន៍រៀនទៅវាមិនចាំបាច់ថាណែទល់រៀនពី អាត្មាទៅរៀនពីតថាគតទៅពាក្យអ្នកផ្សេងកុំរៀនអត់អញ្ចឹងអត់ចង្អៀតទេ